អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការ log in game GX ជាមួយនឹង Sinoto តាមធម្មតាអ្នកទាំងអស់គ្នាទិញ function Sinoto គឺយើងត្រូវតែព្យាយាមប្រើ function វាអស់អស់ថ្លៃណាហ្នឹងហើយប្រហែលខែយើងទៅចាយលើវាខ្ទង់99000 point មិនវាស្មើនឹង5ដុល្លារហ្នឹងហ្នឹងហើយអឺមានអ្នកខ្លះណាគាត់ឆាតមកសួរខ្ញុំថាចំអា function នេះប្រើមិន function នេះប្រើមិន និយាយស្មោះត្រង់គឺខ្ញុំមិនចេះប្រើអស់ទេណាកន្លែងណាដែលខ្ញុំចេះខ្ញុំធ្វើការ review ទៅអ្នកទាំងអស់គ្នាអូខេឥឡូវយើងបើក Sinoto ទាំងអស់គ្នាអូខេនៅពេលដែលយើងបើក function វាវានឹងចេញបែបនេះអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីវាចេញបែបហ្នឹងហើយអ្នកទាំងអស់គ្នាចាំមកថាចេះទោះតាតាអ្នកទាំងអស់គ្នាទិញ coin វាឲ្យសិនណាទៅបានយើងអាចប្រើ function 3នេះបានគឺ attach activity រួមជាមួយនឹង adder ចំណែក tool តាក់ទងកន្លែង basic នេះគឺ free ហើយសួរថាមូលហេតុអីបានខ្ញុំដឹងទាំងអស់នេះអាចមើលកន្លែងនេះបាននេះវាដាក់ខ្លួនវាគេ free នេះ free កន្លែងនេះណាអញ្ចឹងពណ៌នេះតែ7000ពណ៌នេះតែ7000ពណ៌នេះ30000ពណ៌នេះ20000ពណ៌នេះ25000ពណ៌នេះអឺយើងមើលតាមតម្លៃវាបានអ្នកទាំងអស់នេះមើលតាមតម្លៃវាបានប៉ុន្តែខ្ញុំរីកមិនថាចេះបើទិញអា7000 7000ដែរទិញអា99000ទៅដោយសារវាប្រើបានទាំងអស់ណាហ្នឹងហើយវាចំណេញជាងឲ្យយើងទិញមួយមួយណា ហើយនៅខាងណាក៏ឲ្យខ្ញុំជួយទិញជួយទិញអឺ point វាហើយខ្ញុំទិញ point រួចហើយ point រត់ចូលទៅហើយគាត់បែរជីអត់ទិញអាកន្លែងនេះអាកន្លែងតម្លៃនេះទិញអានេះពួក function នេះហើយឆាតមកសួរខ្ញុំមិនក៏ប្រើអត់កើតខ្ញុំអត់យល់តែអ្នកទាំងអស់គ្នាចាំមាត់ថាចេះខន់នៅពេលដែលខ្ញុំទិញគឺវារត់ចូលកន្លែងលើនេះ balance របស់យើងមានបន្ទាប់មកទៀតយើងយកមកទិញមក function ព្រោះខ្ញុំអត់ទិញឲ្យទេខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាចង់ទិញទាំងអស់ឬក៏ទិញតែមួយទេអញ្ចឹងណាហើយខ្ញុំក៏មិនបានបើ account ដែរព្រោះតែពេលដែលខ្ញុំទិញ ខញសម្បាខញវាឲ្យអ្នកទាំងអស់គ្នានេះគឺអឺខ្ញុំយកតែ account ទេខ្ញុំអត់យក password ទេណាអញ្ចឹងណាហ្នឹងហើយតើឥឡូវយើងទៅមើលទាំងអស់គ្នាណាអឺកន្លែង auto login account គឺកន្លែងនេះណានេះកន្លែងនេះគឺ login game ចូល setting បន្ទាប់មកទៀតអ្នកទាំងអស់គ្នាទៅរកទីតាំងទីតាំងជាអីដែលយើងដាក់អញ្ចឹងឧទាហរណ៍ថានេះធ្វើបែបនេះមកយើងដឹងទីតាំងពេលអូខេអញ្ចឹងទីតាំងជាអីខ្ញុំនៅគេគេ ក្នុងកុំព្យូទ័រ 3D ខ្ញុំដាក់លេខ8 PC game អញ្ចឹងអ្នកទាំងអស់គ្នាអានេះទីតាំងនេះស៊ីសងលើអ្នកទាំងអស់គ្នាអ្នកកំណត់ទេណាហ្នឹងហើយបន្តមកទៀតចុច page នេះមកយើងទៅរោអញ្ចឹងរោដល់នេះមកអឺកុំព្យូទ័រ 3D លេខ8នេះណានេះ game អញ្ចឹងចុចវាដល់ folder នេះគេនេះដល់ពេលយើងចុចចូលដល់ folder នេះយើងអូខេវាមកអញ្ចឹងវាលោតចេញទាំងបែបនេះកន្លែងនេះបន្ទាប់មកទៀតយើងធ្វើការ add server ណាយើងធ្វើការ add server នេះយើងធ្លាក់ចោលសិនមកបាត់ចោលសិនមកអូខេយើងធ្វើការ add server មានន័យថាយើង add ឈ្មោះឲ្យត្រូវជាមួយនឹងអានគោដែលយើងចង់ add កន្លែងនេះណាអញ្ចឹងយើង add server បែបនេះអឺតាមធម្មតាយើងយក region យកលេខ1អានេះអានេះណាអានេះយើងមើលយើងមើលដែរថាអូខេនគរដងនេះវាអាចលេខរៀងប្រាប់យើងចាំមើលឡូតទៅវិញអឺបែបនេះស្រួលមើលតិចចាំតិច យ៉ាតបាត់ទៀតហើយចាំវាលុបវិញខ្ញុំខ្ញុំនេះ tool snap នេះឲ្យមើលនេះបែបនេះថាស្រួលឧទាហរណ៍ប្រាប់អ្នកនរនេះតិចអូខេនេះ zoom តិចមកអញ្ចឹង lain នេះវាវាតាំងលេខរួចហើយអញ្ចឹងយើងចង់ចូលលេខគេសន្តិភាពយើងយើងរើសលេខ1ឬលេខនេះវារើសលេខនេះលេខ1ណាយើងចង់ចូលនគរហើយយើងតាំងវាមកអញ្ចឹងអានេះឧដុងយើងលេខ12នេះឧដុងលេខ12ណា អញ្ចឹងយើងយកលេខ12មកអញ្ចឹងវាមានលេខកម្រិតកោទាំងអស់ដល់ពេលដែលវាចេញតកោថ្មីវានឹងធ្វើការអាប់ដេតដល់យើងទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងតម្លាក់មកអញ្ចឹងអូខេកន្លែងនេះបានបាញ់បាននេះឧដុង12អញ្ចឹងវៃលេខ12កន្លែងឈ្មោះឈ្មោះដាក់មកនៅឧដុងណានេះអញ្ចឹងយើងធ្វើការ add ចូល successful អូខេយើងបិទវាចោលទៅយើងចូលវាភាសាទៀតអញ្ចឹងកន្លែងនេះវានឹងចេញតកោឧដុងអូខេឥឡូវនេះឈ្មោះ account អ្នកនរនេះអញ្ចឹង account នេះយើងដាក់មកឧទាហរណ៍ណា អូខេបែបនេះ character តាមអញ្ចឹងកន្លែង character នេះវានឹងបង្ហាញពីលេខរៀង hero យើងឧទាហរណ៍ថាមួយ account យើងមាន3 hero អញ្ចឹងវាមានលេខលេខ1តំណាង hero នៅ character ទី1លេខ2 character ទី2លេខ3 character ទី3អញ្ចឹងណាអ្នកនរគ្នាចាំមើលដល់កន្លែង character ខ្ញុំនឹងបញ្យល់ប្រាប់ភាសាទៀតអញ្ចឹងកន្លែងនេះគឺជាកន្លែង password អញ្ចឹងយើងទៅ password មក កន្លែងនេះយើង note នេះគឺយើង note ឈ្មោះ hero ឬក៏អីក៏បានដែរតំណាងឲ្យ hero របស់យើងតែនេះខ្ញុំមិនតន់ note ទេដោយសារខ្ញុំអត់តន់លើក in ចូលអញ្ចឹងណាតមកទៀតយើងរឹសដងអញ្ចឹងណាហ្នឹងហើយហើយយើងធ្វើការ add វាមកឃើញចូលមកក្នុងហ្នឹងយើងបានប៉ុណ្ណឹងហើយយើងចុច login មើលសាកមើលនេះចុចគ្រីសវាមួយមកនឹងគ្រីសវាមួយមកតាមធម្មតាបើយើងគ្រីសឥឡូវនេះទាំងអស់គឺវាមាន hero 10 20វាគ្រីសទាំងអស់យើងចុច login មួយទៅវា auto ចូលអញ្ចឹងណាតែនេះខ្ញុំឧទាហរណ៍តែមួយឲ្យអ្នកទាំងអស់គ្នាមើលទេអញ្ចឹងយើងចូលមក ចូលទេអីហ៎អូខេកន្លែងនេះខ្ញុំអត់ទាន់ឲ្យចូលបាត់ចាំតិចខ្ញុំសុំនេះមួយនេះឃើញ character ហើយ1 2 3អញ្ចឹងនេះវាតំណាងឲ្យ3ហ៎អញ្ចឹងតាមធម្មតាយើងចង់ចូល account មួយណាឧទាហរណ៍ចង់ចូល account ទី2យើងយក character ទី2មកហ្នឹងហើយហើយកន្លែង note នេះយើង note ឈ្មោះមកយើង note ឈ្មោះ hero មកស្រួលចាំជាងយើងចង់ note អីក៏បានដែរតែខ្ញុំ note ឈ្មោះ hero អ ណាហ្នឹងហើយចឹងទៅហើយយើងធ្វើការអឺនេះគ្រីស sorry សំឡងទៀតដាក់ឈ្មោះមកអញ្ចឹងយើងធ្វើការ fix វាទៅវាចាញ់មកឃើញទេហ្នឹងហើយអញ្ចឹងកន្លែងនេះ ចាំមើលខ្ញុំបិទខ្ញុំបើកសាមីឲ្យមើលវារត់ចូលចាប់ hero នេះមកមុននឹងចាប់ hero លើនេះមុននឹងចាប់ hero លើនេះតែនេះយើង fix វាចេះរួចយើង register រួចយើង fix វាចឹងមកគ្លីកឈ្មោះ account យើងចឹងវាកែតម្រូវព័ត៌មានខ្ញុំសុំបិទសិនជាមួយខ្ញុំចូលភាសាទៀតអ្នកនរគ្នាមើលណាហ្នឹងហើយចឹងគ្លីកវាមក login អូខេចូលហើយជួយចាប់ hero ត្រូវអត់ យើងចាប់លេខទី2យើងហ្នឹងហើយអូខេឃើញចូលមកត្រូវហើយលេខទី2ណាតំណាងឈ្មោះ hero មួយហ្នឹងអញ្ចឹងអានេះយើងអាចធ្វើបែបនឹងបានហើយយើងមាន4 10 20 hero យើង add ចូលតាមឋានៈអញ្ចឹងមកណាហ្នឹងហើយអញ្ចឹងអានេះគឺជារបៀបនៃការ log in ហ្នឹងហើយ log in account ចូលមកក្នុង account game សបាយប៉ុន្តែចង់និយាយថាចេះអ្នកខ្លះណាគាត់ថាខ្ញុំមិនហ៊ានប្រើបងខ្លាចបាត់ item អ្នកខ្លះខ្ញុំធ្លាប់ប្រើដែរតែបាត់ item អ្នកទាំងអស់គ្នាចាំមកថាចេះអាកម្មវិធីមួយនេះណាសន្និកនៃយើងអត់អាច copy អា file ដែលយើងកំពុងប្រើនេះឲ្យទៅអ្នកផ្សេងបានទេបើគេចង់បានគេ download យកខ្លួនឯងអញ្ចឹងទៅណានឹងឲ្យកុំ copy file របស់យើងឲ្យទៅគេតែ copy file របស់យើងឲ្យទៅគេអ្វីដែលយើង save ជាប់ជាមួយនឹងអឺកម្មវិធីមួយនេះគឺដោយទៅគេទាំងអស់អញ្ចឹងដល់ពេលដែលគេបើកអាកន្លែងនេះមានស្រាប់ហ្មងអញ្ចឹងគេ auto login ចូលទៅគេយក item យើងហ្មងអាហ្នឹងហ្នឹងហើយកុំឲ្យពិបាកគិតពេក អូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាហើយបញ្ជាក់ភាសាទៀតអាកន្លែង tool មួយនេះគឺយើងត្រូវការទិញវាដើម្បីប្រើហ្នឹងហើយអូខេអរគុណបាយបាយ